ភាពអំនួតខ្ញុំនៅពេលនេះព្រមអ្នកក្បែរខ្លួនខ្ញុំពេលនេះគេហងអរជំនឿលើខ្ញុំសូមបិទលូដែលស្និទ្ធស្នាលបំផុតគេក៏ប្រងើយដាក់ ហកកូនពេលស្រឡាញ់កូនពេលធ្វើតែមករកកូនម៉ែញ៉ាំពងទាបាច់ថ្ងៃណាប៉ាលីហើយ អាមនុស្សអត់កំណើតអាមនុស្សសរោលីហើយវី អ្នកនិពន្ធឆ្នាំ មិនអោយចៅយើងរស់នៅវេទនាជាមួយនឹងឯងទេខ្ញុំគ្មានសិទ្ធអីឈានជើងចូលផ្ទះម៉ាក់ទៀតទេមានឱកាសលើកទី2ទេអាចកែភាពអស់ពីលីងរូបអ្នកខ្វាត់ ធ្វើហំហាណាស់ហើយអេបងអូនឯងទៅមកថ្មីហ៎ទៅឃើញមុខអីបាទគ្រូកម្មករថ្មីសំណាងណាស់អូនឯងមកថ្ងៃនេះចំគេខ្វះមនុស្សតែសាច់ឈាមអូនឯងដូចជាមិនអ្នកក្រអ្នក អត់អីទេវ៉ៃមួយទៀតឯពូសាច់ឈាម អ្នកក្រអ្នកអត់អីសំខាន់អត់លុយស៊ីបាយពូអត់តែអត់លុយអីទោះបីសាច់ឈាមមិនក៏វេទនាដូចគ្នាណាតែមានអីទេគាត់នៅចម្លែកចិត្តបន្តិចហ្នឹងប៉ុន្តែមើលទៅអូនឯងដូចជាមិនសមនឹងអត់ទេវ៉ៃហើយធ្វើយ៉ាងណាក៏ដូចតែកូនអ្នកមានដែរពូកូនអ្នកមានអី បើកូនអ្នកមានមែនស្មានពូមកឃើញខ្ញុំនៅក្នុងការដ្ឋានសំណងចឹងហីម៉េចអត់គិតនងគ្នាធ្វើការទេគិតតែនិយាយគ្នានឹងហ្មងហ៎បើរឿងបាក់លុយវិញម្នាក់ម្នាក់លឿនណាស់ហើយឯងក៏ដូចគ្នាអត់មានគិតរៀនពីការងារទេគិតតែប្រឈើនិយាយគ្នាហ្នឹងហើយនេះទៅចូលថ្មីមួយថ្ងៃនោះសោះហ្នឹងបាទពូ ហេហាពួកអស់នេះរឿងខ្លះគ្មានអកាំងសម្រាប់មនុស្សដែលភ្លេចខ្លួនទេមែនទេរឿងខ្ញុំនឹងចំរៀងគឺច្រៀងដូចគ្នាដែរទេសូមកែអកាំង មែនមែនអានឹងធ្វើស្អីអត់កើតមែនហ្មងងុកហ្មងអត់មានដឹងអីសោះហ្មងឯងអញមិនដឹងគិតត្រូវឬក៏ខុសទេអាមកយកឯងមកធ្វើការនេះទៅចាប់យកអត់ទេមកដាក់នេះមកបាទពូលើកទី2ទេអាចកែភាពអំនួតខ្ញុំនៅពេលនេះព្រោះអ្នកក្បែរខ្ញុំអើយជាស្ដីបន្ទោគ្នានេះទៅមកថ្មីអីបងឯងនិយាយស្រួលស្រួលទៅស្រែកសំណត់ស្រែកសំណត់គ្នាអញ្ចឹងខ្ញុំគ្នាមកដបងផង ព្រមលប់ទៅយ៉ាមកធ្វើកម្មការផងឯងមើលថាដើថយក្រោយមកព្រឹកខាត់ទៅពេលអញឯងទៅទៅទ្រាំណាវីស៊ីលុយគេវាមិនងាយស្រួលទេហើយឯងត្រូវចិត្តធ្ងន់ដើម្បីកូនឯងកុំឆាវឆាវ រឿងខ្លះគ្មានអកឹងសម្រាប់មនុស្សដែលភ្លេចខ្លួនទេមែនទេរឿងខ្ញុំនឹងចំរៀងគេច្រៀងឃើញទេធ្វើការចឹងបញ្ញាអស់លីងហើយឃើញទេធ្វើអីកើតឡើងនេះអាប្អូនធ្វើការស្រួលបួលអូនសំទោសបងពូចាំខ្ញុំរៀបចំវាឡើងវិញមិនបាច់រៀបទេមកធ្វើការមកផ្លែសោះខ្ទេចកន្លែងអញអស់នេះ ជួលឯងមកខាតទៅពេលខាតទៅលុយយ៉ាងទៀតនេះអានេះធ្លាប់ដេកស៊ីស្រួលហ្មងទៅពេលមកធ្វើការប្របាក់ទៅឃើញអីកំកើតដែរខ្ញុំសុំទោសឲ្យតាពូសុំទោសសុំទោសអាងឯងសុំទោសហ្នឹងឯងនេះធ្វើឲ្យអត់ចេះប្រុងប្រយ័ត្នទេតាតែណាទៅទៅកុំឲ្យជួបទៀតអើយអត់គ្រោះឲ្យគ្នាទៅគ្នាទៅមកថ្មីឯងកុំចេះការងារឯងអត់ធ្វើទេចេះមកដឹងរឿងគេហ្នឹងបើយើងជួលនោះមកទៀតខាតពេលគ្នាយើងងំខាតលុយយើងទៀត ពូកំថាគាត់ទេពូគាត់គាត់តែជួយនិយាយខ្ញុំតើព្រោះវាជាកំហុសរបស់ខ្ញុំមិនមែនកំហុសរបស់គាត់ទេអើបាយដឹងកំហុសឯងឯងចាប់ចេញយើងមិនជួលមនុស្សដូចឯងទេធ្វើកម្មមិនកើតផងនេះឯងនេះធ្វើកម្មមិនកើតដូចព័ត៌មានគេចុះអញ្ចឹងមនុស្សបានឡើងពី0ដល់100យើងមិនអីទេតែនេះពី100ដល់0វាពិបាកនិយាយគ្នាពេកហើយឈប់អោរឿងផ្សេងមិនពាក់ព័ន្ធទៅខ្ញុំឈប់ធ្វើការប្រឯងក៏បានដែរតែប្រឯងគ្មានសិទ្ធអីយករឿងខ្ញុំមកនិយាយទេបើថាខ្ញុំមិនទុកមុខឲ្យហើយឯងផងធ្វើអីយើងអ่ะ ធ្លាក់ខ្លួនហើយឯងអាងទៀតឆាប់ចេញពីការដ្ឋានភ្លាមមកកុំឲ្យយើងឃើញមុខឯងនៅទីនេះទៀតណាអានេះធ្វើការមិនកើតផងវ៉ៃឯងនៅធ្វើអីទៀតអត់ទៅធ្វើការទេហើយចង់ឈប់មួយវាបាទបងខ្ញុំទៅស្ដាំគេច្រៀងបត់អងអោកឹង រឿងខ្លះគ្មានអកឹងសម្រាប់មនុស្សដែលភ្លេចខ្លួនទេមែនទេរឿងខ្ញុំនឹងចំរៀងគេច្រៀងដូចគ្នាដែរទេសុំកាយអកឹងលើកទី2ភ្លេចថាខ្លួនឯងហត់ដោយប៉ុណ្ណាតស៊ូខ្លាំងប៉ុណ្ណាទុំរំលងផុត ចំណុច0តើមានឱកាសជាលើកទី2ទេអាចកែភាពអំណួតខ្ញុំនៅពេលនេះព្រោះអ្នកក្បែរខ្លួនខ្ញុំពេលនេះគេហាក់អជំនឿលើខ្ញុំសូមបីមនុស្សដែលស្និទ្ធស្នាលបំផុតគេក៏ប្រងើយដាក់ខ្ញុំមានអារម្មណ៍ថាដើរ ខូចក្រមានឱកាសលើកទី2ទេអាចកែភាពអំនួតខ្ញុំនៅពេលនេះព្រោះអ្នកក្បែរខ្លួនខ្ញុំពេលនាងគេហាំងអជំនឿ វីអាវីធ្វើការថ្ងៃដំបូងសោះមានបញ្ហាកដេញចេញបាត់ហើយបើម៉ាម៉ានឹងបានលុយណាកូនចាយហ៎តែប៉ុណ្ណេះអាចលះបានកូនបានណាមកគេដឹងតែធ្វើការហត់ ជាភាពស្រស់ស្អាតរបស់អ្នកទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជមាននិងឈ្នះរង្វាន់ដ៏អស្ចារ្យផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្ទីងជីវិតប្រកបដោយភាពស្វាហាប់ ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង Pocari Sweat Panadol Extra មានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកមានឱកាសលើកទី2ទៅអាចកែភាពអស់ពេលនេះរូបអ្នកបាត់ក្នុងទេបាទមានបានការប្រមែនកូនស្រី វាសមហើយដែលមនុស្សគ្រប់គ្នាស្ដីឲ្យប៉ាជេរប៉ាឌីលប៉ាតប៉ាជាកំណត់ប្រយោជន៍អត់បានការមានណាគេចង់គ្រប់ស្លាញ់មនុស្សដូចប៉ាទេតែទោះជាមិនក៏ដោយក៏ប៉ានេះខំប្រឹងធ្វើគ្រប់សពអាយ៉ាទាំងអស់ដើម្បីកូនស្រីប៉ាតែម្នាក់គត់ព្រោះថាប៉ានេះស្រឡាញ់កូន វិញមកបណ្ណាបងចុះណាឡានបងអូភ្លេចគិតទៅថាពេលនេះបងគ្មានសងអ្វីក្នុងខ្លួនទៀតទេធ្លាប់ជាអ្នកនិពន្ធដល់ល្បីដល់ពេលធ្លាក់ខ្លួនបែបនេះសោកស្ដាយណាស់បងមានការនិយាយយកខ្ញុំតែប៉ុណ្្នឹងឯងគឺខ្ញុំទើបតែជិះឡានចេញពីធាត់ចម្រៀងហើយក៏ខ្ញុំឃើញបងដើរគួរអាណិតបែបនេះខ្ញុំក៏ចុះមកលេងបងតែម្ដងទៅខ្ញុំម្ដងផ្សេងទេបងហើយឥឡូវបងធ្វើការនៅណាដែរ បើបានអានព័ត៌មានប្រហែលជាដឹងហើយថាខ្ញុំមិនមែនធ្វើការជាអ្នកនិពន្ធអីទៀតទេឬក៏សួរចង់ឌឺដងខ្ញុំមិនបានឌឺដងបងទេខ្ញុំសួរគឺចង់ដឹងពីជីវិតបងខ្ញុំមិនដឹងបងណាបងបើទោះជាពេលនោះពេលធ្វើការជាមួយគ្នារបងបងមើលងាយខ្ញុំក៏ដោយជីវិតមនុស្សមើលមិនឃើញទេបងចឹងបានគេនិយាយថាពេលដែលយើងមានអ្វីគ្រប់យ៉ាងយើងគួរតែរក្សាទំនាក់ទំនងជាមួយអ្នកដទៃកុំអត់ដល់ពេលធ្លាក់ខ្លួនគ្មានអ្នកណាលោកដៃជួយទេ មានតែប៉ុណ្្នឹងទេបើថាមកនិយាយតែប៉ុណ្្នឹងទេខ្ញុំទៅហើយឈប់សិនបងកុំអាលទៅណាដោយសារតែបងធ្លាប់និពន្ធបទចម្រៀងឲ្យខ្ញុំដល់ល្បីដែរចឹងហើយកុំឲ្យគេថាខ្ញុំរបស់គុណខ្ញុំចង់ជួយបងបាច់ទេយកទុកទៅវិញទៅហើយខ្ញុំក៏មិនអ្នកសុំទានដែរកុំក្អើកតងពោះពេកអីបងទម្លាក់ខ្លួនបន្តិចទៅខ្ញុំឲ្យលុយបង ខ្ញុំមិនមែនចាត់ទុកបង ថាជាអ្នកសុំទានទេតែខ្ញុំចាត់ទុកបង ជាអ្នកស្គាល់គ្នាគ្នាកន្លងមកតែពេលឥឡូវបងធ្លាក់ខ្លួនបែបនេះពិតជាគួរអាណិតបងអរគុណហើយដែលមានទឹកចិត្តតែដោយសារទឹកចិត្តហ្នឹងយកទៅជួយគេអ្នកអត់មែនតែនទៅដើម្បីបានរូបថតប្រហោះ Facebook ផងខ្ញុំមិនត្រូវការទេខ្ញុំមានដៃមានជើងខ្ញុំអាចរកការងារបានធ្វើបានអត់អីទេបងចឹងខ្ញុំទៅសិន គេគ្រប់គ្នាសប្បាយចិត្តតែឃើញឯងចាក់ខ្លួនបែបហ្នឹងអាវីចាំទុកក្នុងចិត្តឯងផងនេះបងទៅមកពីណា ថ្ងៃចេញបាត់ល្ងាចទៅចូលផ្ទះកុំប្រាប់ថាទៅមកពីរកកូនហើយនឹងចៅណាបងមិនបានចេញទៅរកកូននឹងចៅទេ ដោយសាររបងអបសុកពេកអញ្ចឹងក៏ចេញទៅរកមិត្តភក្តិក្រៅលេងទៅហើយនិយាយពីរឿងអបសុកនេះខ្ញុំអបសុកខ្លាំងណាស់តាំងពីសេនីតនេះដាក់ពាក្យសុំទៅធ្វើការនៅតាមខេត្តហើយគុណវិទ្យនេះក៏ទៅរៀនបន្តនៅស្រុកគេទៀតសង្ឃឹមថាបានចៃណាមកនៅជាមួយ ឥឡូវនេះគេទៅតាមប៉ារបស់គេបាត់ទៀតនេះខ្ញុំនឹកចៃណាបងបងទៅតាមរកពួកគេត្រឡប់មកវិញមកពេលនេះមិនដឹងជា ប្រសិទ្ធមិនដែលទៅដល់ទីណាទេខ្ញុំទៅតាមរកដល់ខុនដូតែគេប្រាប់ថារើចេញបាត់ទៅហើយ មិនបាច់ទៅតាមរកពួកគេទេមនុស្សដូចអាវីនេះពេលដែលគេធ្វើខុសហើយគេរត់គេច មិនប្រឈមជាមួយនឹងការពិតទេ យើងជាម៉ែជាឪទេដែលពិបាកវេទនាដោយសារគេអាវីអើយអាវីនីឈប់បន្ទោកូនទៅបង កូនក៏គេមិនចង់អញ្ចឹងដែរហើយនីខ្ញុំស្ដាយណាស់ដែលមិនបានបង្ខំកូនឲ្យត្រឡប់មកផ្ទះវិញបើគេស្ដាប់ខ្ញុំរឿងក៏វាមិនកើតឡើងអញ្ចឹងដែរខ្ញុំដាស់តឿនគេរហូតគេមិនស្ដាប់គេមិនគិត ពិបាកនិយាយគ្នាណាស់កូននេះពេលចេញទៅក្រៅម្ដងម្ដងគេនិយាយខ្សឹបខ្សៀវទៀតថាខ្ញុំមានកូនថោកទាបកែមិនឡើងអើយខ្ញុំទ្រាំមិនបានទេពេលនេះនេះឈប់រំលឹកពីរឿងនឹងទៅបងរឿងវាកន្លងហួសទៅហើយយើងចង់កែខែអីទៀតក៏វាមិនកើតដែរមានតែបណ្ដោយតាមការគិតរបស់គេទៅចោះតែខ្ញុំនេះអនុត្តចៅ ពេលនេះមិនដឹងជាបានបាយទឹកឬក៏នៅហើយវីនោះមើលកូនបានល្អដែរឬក៏អត់វាមិនឲ្យកូនវាស្លាប់ទេវាក៏ស្រឡាញ់កូនវាដែរសំខាន់ម៉ែវាឯងត្រូវហូបឲ្យបានច្រើនប្រយ័ត្នមិនបានឃើញមុខកូនចៅទៅណាប៉ាវីហើយប៉ាវីហេតុអីក៏សម្ដីអាក្រក់ដាក់កូន គ្រប់ពេលបែបនេះ នេះបារម្ភពីកូនដូចតែគ្នាធ្វើឯងនេះជាខ្លាំងយ៉ាប់ណាស់តាចាស់នេះ មិនបានកែប៉ាចឹងកូនជីកូនឃ្លានខ្លាំងណាប៉ាកូនអត់ចង់ឈប់ទេតែខ្លានមកបិហានេះវាទៀងកូនមានឱកាសលើកទី2ទៅអាចកែភាពអត់ពេលនេះរូបអ្នកបាត់ខ្ញុំទេពិសេសក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នក ទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភីវិករី និងឈ្នះរង្វាន់ដ៏អស្ចារ្យផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃស្ទីងជីវិតប្រកបដោយភាពស្វាហាប់ស្មាន ជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat បានដល់ Extra មានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Osarin Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកមានឱកាសលើកទី2ទៅអាចកែភាពអស់ពេលនេះរូបអ្នកបាត់ខ្ញុំទេកូនចង់ញ៉ាំអីនៅហាងហ្នឹងមែនបាច់ទេមកទៅនេះ ថ្លៃខ្លាំងញ៉ាំហ្នឹងឯងកូនបើទៅណាឆ្ងាយតោះប៉ាខ្ញុំយកអានេះអានេះហើយឆុតនេះទៀតកុំយកច្រើនពេកកូនញ៉ាំអត់ដែរហីកូនញ៉ាំអស់តែយកប៉ុណ្ណឹងសិនក៏បានចាំមកនៅការកំងអីថែមទៀតអត់អត់អីបងយកប៉ុណ្ណឹងសិនបានទេបងចាអញ្ចឹងសុំចាំបន្តិចណា ជាគ្មានខ្លាំងហ្នឹងហ៎ចាប៉ាគ្មានខ្លាំងណាប៉ាអញ្ចឹងញ៉ាំច្រើនច្រើនណាកូនកូនញ៉ាំហ្នឹងណាប៉ាទៅទុបតាំងផ្លែណា ញ៉ាំមកកូនញ៉ាំឆ្អែតហើយប៉ាញ៉ាំហើយកូនញ៉ាំឆ្អែតហើយកូនចង់ឲ្យប៉ាញ៉ាំច្រើនច្រើនអញ្ចឹងប៉ាញ៉ាំម្ដងណាប៉ាហត់អត់មិនចង់សុកសួរប៉ាអញ្ចឹងកូនកូនសួរលេងតាចុះប៉ាហត់អត់ឃើញប៉ាហត់មកហៅកូនរងា ទូហត់ក៏គាត់អីដែរកូនព្រោះថាប៉ាមានស្រីស្អាតចាំលើកទឹកចិត្តឲ្យប៉ារហូតប៉ាឆ្អាតដែរអញ្ចឹងប៉ាគិតលុយណាចាបងគិតលុយមួយ thank you កបបលុយធ្លាក់ក្នុងបន្ទប់ទឹកសាធារណៈឯហ្នឹងគិតមើលទៅប៉ាកើតអីបាត់កបបលុយមែនសំទោសណាបងខ្ញុំជួបបាត់កបបលុយបាត់ហើយបងជួបកបបលុយបាត់បងប្រហែលជាជ្រុលក្នុងបន្ទប់ទឹកបងចើបងអឺអឺបងឲ្យខ្ញុំជូតហាងក៏បានរៀបចំហាងក៏បានឬក៏លាងចានអីក៏បានដែរបងដើម្បីកាត់ម្ហូបមកពេលហ្នឹងណាបងអត់អីចឹងខ្ញុំទៅជួបមេខ្ញុំសិនណា គ្នាមើលចាំបានអ្នកចាត់ចែងខ្មាស់ខ្លួនឯងណាអាវីជីវិតធ្លាក់ដុនដាបជាងឆ្កែធ្លាក់ទឹកទៀតណាគិតទៅជីវិតមនុស្សយើងវាអត់ទៀងមែនឡើងខ្ពស់ប៉ុណ្ណាបើមិនប្រយ័ត្នទេគឺធ្លាក់ចុះបានដូចតែគ្នា មិនអង្គុយមកមុខប៉ាចឹងកូនមុខប៉ាប្រឡាក់អីមែនមានណាប៉ាពេលពេលប៉ាលេងចានអញ្ចឹងសង្ហានឹងតាំងបញ្ចូលប៉ាទៀតហ្នឹងអាអត់បញ្ចូលតែប៉ាសង្ហាមែនក៏នៅដែរឃើញប៉ាលេងចាននេះពីងន់មកចុះប៉ាលេងចានអញ្ចឹងកណៃស្រឡាញ់ប៉ាអត់ស្រឡាញ់ប៉ាខ្លាំងខ្លាំងព្រោះប៉ាមិនបាច់ហត់នៅកន្លែងធ្វើការសំឡងទេ មួយកណៃនឹងថាប៉ាធ្វើការសំណងពីណាគេប្រាប់កូនឃើញសាអាយខាងកបោប៉ាប្រឡាក់សឹកតាស៊ីម៉ងនឹងដេកអត់កូនឆ្លាតសឹកអីប្រហែលជាគេដឹងហើយថាឯងធ្វើការងារសំណងអាវីចុះបើប៉ាធ្វើការសំណងអត់បានធ្វើការនៅក្នុងសិនជាក់ចឹងកណៃខាងប៉ាអត់កូនខឹងព្រោះប៉ាអត់ស្ដាប់តាមកូនទេកូនឲ្យប៉ាធ្វើការងារណាធ្ងន់ធ្ងរទេចុះបើប៉ាដូរមកធ្វើការលាងចានហើយរត់ຕົកនៅខាងក្រៅ កណៃសប្បាយចិត្តអត់ប៉ាថាឲ្យកកូនផងដែរឲ្យតបាននេះចិត្តប៉ាចាំកូនជួយលាងចានយើងនឹងឆាប់បានទៅផ្ទះវិញប៉ាហត់ហើយបាទនេះកូនប៉ាហត់ចាននេះកូនណាកូនអើយកូនមិនក៏ប្រកែកលឿងលួងប៉ាម៉ែ ប្រហែលជាប៉ាមកសុំគេធ្វើការនៅទីនេះហើយទើបបាននៅចិត្តកូន ហើយប៉ាក៏បានគិតពីភាពអាម៉ាដែលប៉ាបានសាងដែរខ្ញុំសំទោសណាបងដែលរំខានបងហើយធ្វើឲ្យបងខាត់មហូបមកពេលពេលដោយសារតែពុកខ្ញុំខ្ញុំអ្នកញ៉ាំច្រើនឯអ៊ំប៉ា ទេណាមួយអ្នកទាំងពីរក៏មិនបានរត់ពេចទៅណាដែរហើយហាងរបស់យើងនេះក៏មិនមានលក្ខខណ្ឌណាឲ្យខ្ញុំលីងចានចឹងដែរតែនេះដោយសារអ្នកទាំងពីរសំបងខ្ញុំពេកខ្ញុំក៏ព្រមទៅមកហូបប៉ុណ្ណឹងវាមិនច្រើនណាស់ទេដោយសារវាជាទំនួលខុសត្រូវរបស់ពួកខ្ញុំបងមិនអីទេណាអឺអញ្ចឹងមិនអីទេណាឯងអាចនាំកូនទៅផ្ទះបានហើយហើយណាមួយមើលទៅវាក៏យប់ដែរហើយ នេះឯងមានការអីជាមួយខ្ញុំមែនទេគឺតាអូនចង់ធ្វើការនៅទីនេះណាអូនមានឱកាសលើកទី2ទៅអាចកែភាពអស់ពេលនេះរូបអ្នកបាត់ខ្ញុំទេពិសាក៏ជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នក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 ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Panadol Extra មានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Ozarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកមានឱកាសលើកទី2ទៅអាចកែភាពអស់ពេលនេះរូបអ្នកខ្វាត់ខ្ញុំទេឲ្យប៉ាខ្ញុំធ្វើការនៅទីនេះផងណាអ៊ំស្អាតអូនចង់ឲ្យប៉ាធ្វើការហត់ទេសុំទោសផងណាបង ហើយកូនគាត់និយាយត្រង់ត្រង់ពេកហ៎ខ្ញុំដឹងថាក្មេងគេចូលចិត្តនិយាយត្រង់ហើយចុះឯងចង់ធ្វើការនៅទីនេះមែនទេបាទបងខ្ញុំចង់ធ្វើការនៅនឹងមែនបងទោះបីរត់តុកជូតហាងឬក៏លាងចានក៏ខ្ញុំធ្វើដែរបងព្រោះថាឥឡូវនេះខ្ញុំកំពុងតែទាល់ច្រកបងបានអានព័ត៌មានខ្លះពីអនឡាញដែរបងសុខសប្បាយផងណាដែលខ្លួនឯងមានបញ្ហាអញ្ចឹង អីទេបងព្រោះថាវាជាកំហុសខ្ញុំមែនរឿងនេះគឺមិនមែនជាកំហុសរបស់អ្នកណាទេណាមួយព័ត៌មានខ្លះទុកចិន បានទេ តែបងជឿលើភាពស្មោះត្រង់របស់មនុស្សគឺច្រើនជាងឲ្យតែអង្គធ្វើការនៅទីនេះផងណាអ៊ំស្អាតបកកែបញ្ចូលណានាងតូចបើសិនជាអាចបងជួយផ្ដល់ការងារខ្ញុំធ្វើមួយទៅណាបង ចាប់ទុកថាជួយមនុស្សតច្រកបង តាមពិតទៅហាងរបស់បងនេះបុគ្គលិកគឺវាគ្រប់គ្រាន់ទៅហើយអញ្ចឹងបងមិនអាចយកបុគ្គលិកបន្ថែមទៀតទេណាឲ្យបងសុំទោសបាទបងអត់អីទេបងអញ្ចឹងខ្ញុំអរគុណបងហើយហើយរួមទាំងអាហារជុំនេះផងតាកូនតែបងនឹងយកនឯងមកធ្វើការនៅទីនេះដើម្បីកុំឲ្យកូនឯងថាបងនេះគឺជាមនុស្សចាស់ហើយចិត្តអាក្រក់ទៀតមែនណាបងអរគុណច្រើនណាបងអញ្ចឹងខ្ញុំអាចធ្វើការនៅនេះបានមែនណាបង បាទក្មួយហើយបងនឹងអនឯងធ្វើជាអ្នករត់តុកអាហាររបស់បងហើយនេះអនឯងធ្វើបានអត់បាទធ្វើបានបងអញ្ចឹងបងអញចាប់ដើមធ្វើការនៅថ្ងៃណាដែរបងអូអូខេអញ្ចឹងស្អែកក៏បានដែរណាអឺពេលព្រឹកអនឯងមកធ្វើការមកណា បាទបងតែខ្ញុំសុំយកកូនមកធ្វើការដែរបានអត់បងខ្ញុំឲ្យគាត់អង្គុយតែស្ងៀមស្ងៀមទេបងព្រោះថាខ្ញុំអត់ហ៊ានទុកគាត់នៅម្នាក់ឯងបង បានតាគឺយកមកបានអឺប៉ុន្តែរឿងប្រាក់ខែចាំស្អែកចាំនិយាយគ្នាណាខ្លួនឯងឆាប់នាំកូនទៅផ្ទះទៅណាមួយកូនក៏គេល្ងួយគេងដែរបាទបងអរគុណច្រើនបងអរគុណណាអរគុណអ៊ំអរគុណអ៊ំជូនពរឲ្យអ៊ំកាន់តែសង្ហាសង្ហាអញ្ចឹងខ្ញុំលាសិនណាបងព្រោះថាស្អែកខ្ញុំប្រញាប់អត់ពីព្រឹកទៅចាស់បាយបាយក្មួយ thank you តាសក់សាមអញ្ចឹងគេមិនកើតតែគេទៅដឹងតែឈឺណាប៉ាបានចូលទៅកាន់ហាណូយមែនទេអ៊ំអូចិត្តល្អមែនទេប៉ាបាទអ៊ំចិន្តាចិត្តល្អតាកូនប៉ាអ៊ំចង់បានកង់មួយកង់ដែលដូចនិយាយតែឲ្យកូនខ្នៃគូកណារងមែនហើយ ចិត្តដល់ថ្ងៃខុបបណ្ដាតកូនហើយតើមិនបានចេះតែភ្លេចកើតនេះត្រូវតែប្រឹងលុយទិញកង់ឲ្យកូនហើយបានបានកូនអត់ចង់បានវិញទេប៉ាកូនឃើញប៉ាហៅលុយមិនបានអត់អីទេកូនចាំប៉ាទិញកង់ថ្មីឲ្យកូនណាមិនថាកង់អាចារ្យមកនិយាយទិញឲ្យហ្នឹងចាហើយតាសាកូនជួយស្ងួតទេនេះមកអាចចូលគេងបានទេមក ទៅរៀនផងហើយប៉ាក៏ប្រញាប់ទៅធ្វើការដែរចា good night ប៉ាបាទ good night កូន គ្មានអកឹងសម្រាប់មនុស្សដែលភ្លេចខ្លួនទេមែនបងសុំទោសបងខ្ញុំមកយឺតឥឡូវជូនកូនទៅសាលារៀនបងមិនអីទេបងយល់អឺនីតានីតាអឺម៉ែអូននេះគឺជាបុគ្គលិកថ្មីហើយថ្ងៃហ្នឹងកន្លែងជួយណែនាំគាត់ឲ្យចេះលើកហូបនិងចេះជួយរៀបចំឲ្យបំរើគ្នាផងណាចាអឺអញ្ចឹងបងឯងរៀនការងារជាមួយគាត់ទៅបងទៅក្នុងសិនហើយបាទអរគុណបង បងជួយប្រាប់ប្រាប់ខ្ញុំផងព្រោះខ្ញុំអត់ចេះទទួលភ្ញៀវបងចាអត់អីទេខ្ញុំអាចប្រាប់ខ្លះខ្លះបានតែឥឡូវមកឯងទៅរៀបចំខ្លួនសិនទៅព្រោះថាទៅទៀតភ្ញៀវមកច្រើនហើយអាចនឹងរវល់ទោះថ្ងៃហ្នឹងមិនឆ្ងាយសម្រាប់ប៉ុន្តែភ្ញៀវជួញចូលច្រើនហើយអាចមិនទំនេរបើសិនជាថ្ងៃសៅរ៍ថ្ងៃអាទិត្យទៀតឬក៏មួយថ្ងៃសម្រាប់គឺរត់តែរវល់ខ្លាំងតែម្ដងនេះតែឥឡូវទៅបងបងថាដើរថយក្រោយ ខ្លួនឯងបាញ់ហ្នឹងសំទោបងមកហូបប៉ុណ្ណឹងលើឲ្យកពុបទៅកើតដែរសំទោបងខ្ញុំមានចិត្តអត់មានចេតនាបងគ្មានចេតនាគ្មានចេតនាអាងអីក៏និយាយបែបហ្នឹងដែរធ្វើការមិនដឹងធ្វើការមិនទេខ្ញុំសំទោបងប៉ុណ្ណឹងណាបង ពាក្យសំទោបងឯងបានប្រយោជន៍ស្អីក៏ឲ្យយើងយកលុយទៅទិញវើយមិនមែនសុំគេទេណាបើជើទៅនិយាយពាក្យសុំទៅទៅហើយមិនមិនយកលុយមកសងយើងទៅអូ យើងភ្លេចថាឯងនៅពេលនេះកំពុងតែធ្លាក់ខ្លួនដុនដាបព័ត៌មានល្បីប៉ុណ្ណាណីអញ្ចឹងឯងមានលុយណាណាមកសងយើងទៅធ្លាក់ខ្លួនធ្វើជាអ្នករត់តុកហើយមិនគិតថាប្រឹងប្រែងធ្វើការឲ្យល្អទេអញ្ចឹងបានវាអញ្ចឹងបងនេះខ្ញុំក៏ធ្វើប្រឡាក់កៅបងតិចតួចតើហើយខ្ញុំក៏បានសុំទោសហើយដែរហើយថៃបងចាំបាច់យល់រឿងខ្ញុំមកនិយាយហើយបងចង់បានថ្លៃខូចខាតខ្ញុំសងបងទី2ដែរសងហ៎ ឯងមានលុយសងយើងដែរហើយបើនិយាយរឿងសងវិញមិនបាច់និយាយទេព្រោះឯងជាអ្នកធ្វើឲ្យប្រឡាក់អាយរបស់យើងគ្រាន់តែប្រឡាក់អាយសម្រាប់ជើងបងប៉ុណ្ណឹងសោះបងហើយមិនចាំបាច់មើលងាយខ្ញុំម៉េះហើយខ្ញុំក៏បាននិយាយសុំទោសទៅបងអីតាអឺអត់ទោសតាមរាយការណ៍ឡើងណាអូបងមកនេះក៏ល្អដែរបុគ្គលិកបងម្នាក់នេះធ្វើឲ្យពំហូបខ្ពស់ប្រឡាក់ខោអាយប្តីខ្ញុំហើយប្រាប់ពេលសំដីឆ្លើយដាក់ប្តីខ្ញុំទៀត រើបុគ្គលិកណាមិនចេះមើលប្រវត្តិរបស់បុគ្គលិកឲ្យច្បាស់លាស់ថាប្រវត្តិល្អឬមិនល្អទេឲ្យខ្ញុំសំទោសណាបងគេគឺជាបុគ្គលិកថ្មីអឺអញ្ចឹងចាំខ្ញុំសងថ្លៃការខូចខាតដល់បងណាបងខ្ញុំអ្នកធ្វើខុសហើយបងទុកឲ្យខ្ញុំចេញថ្លៃខូចខាតវិញឯងឯងនៅស្ងៀមទៅទុកឲ្យយើងដោះស្រាយជាមួយនឹងភ្ញៀវឥឡូវមិនបាច់សងស្អីទាំងអស់ខ្ញុំចង់ឲ្យម្នាក់នេះវាជួសស្បែកជើងឲ្យខ្ញុំ យ៉ាងម៉េចធ្វើបានដែរឬអត់ប៉ុណ្ណឹងបើធ្វើមិនបានទេប្រយ័ត្នមានរឿងដោយសារតែម្នាក់នេះតែខ្ញុំថានេះដូចជាជ្រុលពេកហ្នឹងណារឿងនេះគ្រាន់តែជារឿងចៃដន្យតែប៉ុណ្ណោះបងធ្វើអញ្ចឹងណាដូចជាមើលងាយបុគ្គលិកខ្ញុំពេកហើយមិនមើលងាយទេមនុស្សដូចវាគួរតែទទួលមេរៀនខ្លះឲ្យបានល្អព្រោះព័ត៌មានអាក្រក់អាក្រក់របស់វាមានច្រើនណាស់មនុស្សដូចវាគួរតែធ្វើអញ្ចឹងហើយតែនេះណាគឺជារឿងផ្សេងណាបងប្រុស ហើយកុំយករឿងនេះណាមកលីឡំនឹងគ្នាអីបងកាន់ជើងបុគ្គលិកបងឯងផងឯងតែសំខាន់បុគ្គលិកបងឯងត្រូវតែធ្វើតាមប្តីរបស់ខ្ញុំបើវាមិនធ្វើទេខ្ញុំនឹងផុសក្នុង Facebook ថាហាងនេះធ្វើការគ្មានទំនួលខុសត្រូវឬមួយក៏ចង់ឲ្យក្តៅក្រហាយដោយសារតែបុគ្គលិកម្នាក់ហ្នឹងអត់អីបងចាំនឹងធ្វើក៏បានដែរ ខ្ញុំសុំទោសបងដែលខ្ញុំនិយាយចូលចូលលើបងមុនហ្នឹងនេះហើយជីវិតចុងក្រោយរបស់ឯងហើយមានឱកាសលើកទី2ទេអាចកែភាពអំនួតខ្ញុំនៅពេលនេះព្រោះអ្នកក្បែរខ្ញុំពេលមានគេហាំអស់ជំនឿ បងឯងអត់ដល់ផ្ទះទេហ៎ហ៎ខ្ញុំនៅបើហើយការងារបន្តិចហ្នឹងណាប្រហែលជាអស់កម្លាំងខ្លាំងហើយហើយជួយបានទេណាវីបើឯងងាប់បាត់ទៅមានអ្នកគេមើលកូនតូចបើឯងប៉ាប៉ាកូនឯងហ្នឹងពេលឯងគ្មានអ្វីគឺមានតែកូនស្រីដែលមកពិបាកជាមួយឯងបងបងជុំសិនបងបានភ្លេចទូរស័ព្ទហើយបងចឹងខ្ញុំទៅវិញណាបងឈប់ឈប់ឈប់នេះបងអើយឯណាហត់តង់ម្នាក់បន្តិចមកឲ្យលុយធីអាវីនេះមិនមែនដូចអាវីពីមុនទេអាវីពីមុនវាល្ងង វាអត់ដឹងថារបស់ណាគួររើសមកស៊ីវាអត់ដឹងថារបស់ណាស៊ីហើយឈឺពោះរបស់ណាស៊ីហើយនាំចង្រៃដល់ខ្លួននេះឯងធ្វើមកចេះតែហត់តុកឯណាមិនបានមិញដឹងថាថ្ងៃនឹងថ្ងៃកណ្ដាលមកកូនខ្ញុំតិចពេលតិចឆាក៏នៅ Happy birthday អាយទេសុំកាយអោកាំងលើកទីពីរភ្លេចថាខ្លួនឯងហត់ដោយពនណាតស៊ូខ្លាំងពនណាទុំរំលងផុតចំណុច0មានឱកាសលើកទីពីរទេអាចកែភាពអំនួតខ្ញុំនៅពេលនេះ ក្បែរខ្លួនខ្ញុំពេលនាងគេហាំងអរជំនឿលើខ្ញុំសូមបិទលូដែលស្និទ្ធស្នាលបំផុតគេក៏ប្រម as the small